អូខេសួស្តីបងប្អូនហ្នឹងហើយថ្ងៃនេះខ្ញុំមានរឿងមួយចំនួនតែខ្ញុំចង់និយាយនៅនគររាជហ្នឹងហើយតាមពិតមួយរយៈនេះ hero គឺមានការធ្លាក់ថ្លៃខ្លាំងមែនទែនរហូតដល់ថ្នាក់ដែលខ្ញុំផុស hero ទៅជាប្រចាំហ្នឹងក៏ hero ក៏មិនលក់បានក្នុងតម្លៃដែលខ្ញុំផុសដែរណាភាគច្រើនគឺតចុះសឹងតែកដាតែម្ដងណាហ្នឹងហើយ ហើយតាមធម្មតាហាងឆេងថ្លៃ Hero នេះអឺខ្ញុំអាចឲ្យទៅមើលជូរសាច់សិនចាំខ្ញុំញ៉ៃអូខេអឺពេលនេះខ្ញុំកំពុងតែ record ចេញពី laptop ខ្ញុំទេរដល់ខ្ញុំ record ចេញពី desktop ហើយជាសលេងច្បាស់តែនេះខ្ញុំ record ផ្ទាល់ចេញពី laptop ឯដោយសារវាយប់ហើយណាមួយទៀតអឺថ្ងៃហ្នឹងថ្ងៃហ្នឹងដាច់ភ្លើងចង់10ដងហើយអញ្ចឹងខ្ញុំមិនហ៊ានបើកទេកែលោវាខុនសិនអញ្ចឹងណា អូខេនេះគឺជាប្រភេទ hero ដែលដាក់លក់នៅជូសាត់និយាយទៅយើងសឹងតែរកកន្លែងដាក់អត់ចង់បានអញ្ចឹងណាលោទៅត្រាក់សូមតែជូសាត់នេះពេលបច្ចុប្បន្នទៅចង់ server ដែរ server នេះមិនមែន server រសារ hero ដែលគេដាក់តែជើងទេគឺជា server រសារតែនេះ hero វាច្រើនពេកអ្នកដែលដាក់លក់ណាហើយតាមធម្មតា hero ដែលពាក់ខ្ញុំអាច review hero client មើលបានណា តែខ្ញុំសុំអត់និយាយតម្លៃទេខ្ញុំសុំអត់និយាយតម្លៃទេនេះ hero នេះក៏ពាក់ស្អាតដែរខ្ញុំមើល hero នេះក្នុងទីឧទាហរណ៍ណានឹងឧទាហរណ៍ថាប៉ាក់នេះប៉ាក់ S អត់ចាស់អញ្ចឹងចំពោះប៉ាក់ S តាមធម្មតាខ្ញុំទៅលក់ចេញពី3 hero ទេថ្ងៃហ្នឹងគឺពីច្រើនគាត់ផុសក្នុង page របស់ខ្ញុំប៉ុន្តែតម្លៃគឺចរចារវាងអ្នកលក់និងអ្នកទិញហ្នឹងហើយ អត់តាម Midman ខ្ញុំទេគឺគាត់ចរចាតាមតម្លៃគ្នាគាត់ hero គាត់បានឲ្យខ្ញុំជួយលក់3 4 hero ហ្នឹងគឺប្រភេទ hero ឯសាដែលគាត់ពាក់ត្រឹមតែ4បូក7និងឲ្យ4បូក7តម្លៃខ្ទង់30ទៅ35នៅតែគាត់ធ្វើការទិញលក់មួយគ្នាគាត់ណាហ្នឹងគាត់ថាគាត់ចរចាតម្លៃត្រូវហើយគាត់ឲ្យខ្ញុំធ្វើជា Midman វិញជាសេវានៅក្បាលខ្ញុំដែរទេមូលហេតុដែលគាត់យកខ្ញុំធ្វើ Midman ភាសា hero ហ្នឹងគឺគាត់បានផងប្រភេទរបស់ខ្ញុំហ្នឹងហើយ ហើយពីខ្ញុំទៅអឺនគរនេះមូលហេតុដែលវាធ្វើឲ្យ hero ភាគច្រើនដាក់លក់ហើយនឹង hero ធ្វើថ្លៃរៀងលឿនដែរតាមពិតទីមួយដោយសារនគរនេះគឺអត់មានការវាយ PK ទេបើយើងទៅលេងមើលទៅមានតែការចូល World Luxury សតេហ្នឹងហើយឬក៏ Sky Door ឲ្យទីទួយឬថ្លៃអត់ទេតែបើឲ្យវាយ PK លក្ខណៈត្រង់ទេធំ រហូតតាំងពីបានគោរហូតដល់ពេលបច្ចុប្បន្នគឺខ្ទង់មួយខែកន្លះចិត្ត2ខែហើយគឺអត់មានការវាយគ្នាទេ hero ឃើញមានតែការ make up គឺចោលតែម្ដងណាហើយរឿងទី2គឺតកតងទៅនឹង server អញ្ចឹងក្រុងខ្លះក៏យើងចូលអត់រួចដែរចេញចូលរួចដែរបាក់មែនតើរហូតដល់ពេលថ្នាក់តែខ្ញុំនឹងធ្វើ quest ម្ដងម្ដងហ្នឹងខ្ញុំមាននិយាយថាពិបាកក្នុងការធ្វើហ្នឹងហើយហើយអ្នកទាំងអស់នេះអាច សាកមើលខ្លួនឯងបានចូលទៅចូលទៅ daily ឬក៏ CD ហ្នឹងគឺចាប់ដើម DC Hero អញ្ចឹងចូលអត់ចោះទេណាហើយមកករណីទៀតអឺគឺរឿង tool ហ្នឹងឯង tool អ្នកទាំងអស់គ្នាដឹងហើយតាមធម្មតា tool មិនថានេះឯងសូម្បីខ្ញុំក៏ប្រើតែខ្ញុំប្រើ TV Auto ប្រើ Auto Skydoor អាហ្នឹងវាជាលក្ខណៈទូទៅសាមញ្ញទេណាហើយខ្ញុំគិតថាវាមិនមែនជាបញ្ហាខ្លាំងណាស់ទេ Auto Skydoor ហើយខ្ញុំប្រើឲ្យនេះសម្រាប់បើក Hero នេះហ្នឹងហើយហើយជាមួយនឹង TV Auto ហ្នឹងខ្ញុំគិតថាមិនជាធ្ងន់បាត់ទេអ្វីដែលធ្ងន់នៅពេលបច្ចុប្បន្នគឺគេហៅថាអាកម្មវិធីបើពីខ្ញុំឯណាហ្នឹងខ្ញុំហៅ tool ដល់1000ហ្នឹងឯងភាសា tool ហ្នឹងគឺយើងគាត់ចុចអា click speed គេហៅ skill speed ហ្នឹងឯង គ្រាអា skill speed ហ្នឹងទៅគឺ hero ហ្នឹងបើសិនជាកាលណា ES បើវៃដាវវិញគឺដាវមួយជួរតែម្ដងហ្នឹងហើយហើយបើសិនជា KM គឺដាវ KM គឺមួយជួរវែងទៅតែម្ដងហើយវៃហ្នឹងតាពាក់តាបចិត្តហ្នឹងក៏វៃ ES ងាប់ដែរទៅណាណាអញ្ចឹងទូប្រភេទហ្នឹងឥឡូវនៅនគររីកំពុងតែក្លុកនគរខ្លាំងណាខ្លាំងមែនតើតែខ្ញុំមិនទាន់ដឹងថាធូលនឹងមានតាំងពីនគរណាទេប៉ុន្តែនគរនេះធូលនេះគឺចេញមកហើយហ្នឹងហើយ ចឹង tool មួយហ្នឹងគឺក្លុកក្លុកទីក្រុងខ្លាំងមែនតើហើយមិនមែនតែមក tool ហ្នឹងទេហើយរឿងមួយទៀតក៏វារៀងប៉ះពាល់អារម្មណ៍រៀងខ្លាំងដែរគឺអ្នកដែលគាត់ស៊ីមេនៅម៉ាប់ខ្មៅខ្ញុំជឿថាមនុស្សមួយចំនួនគាត់ចេះចូលសូម្បីតែខ្ញុំបើខ្ញុំជាយាមចូលក៏ខ្ញុំនៅចូលបានដែរហ្នឹងហើយម៉ាប់ខ្មៅណានឹងមិនជាកម្មវិធីទេគ្រាន់តែជាតិចនិចក្នុងការចូលទេបើយើងនិយាយអាម៉ាត់ទៅ ដោយ player គាត់និយាយចឹងមានថា technique នៃការចូលអីចឹង GM ក៏មានសិទ្ធិ ban ដែរប៉ុន្តែយើងគួរគិតថាចេះកន្លែងហ្នឹងវាអត់ស្មើភាពគ្នាទេនឹងអត់ស្មើភាពគ្នាទេហើយសាមេ GM គឺគាត់ដាក់នៅក្រៅក្រុងឯងហើយគាត់អូសមេយកស៊ីតែឯងហើយគាត់និយាយថាអឺអឺ technique មិនហ្នឹងហ្នឹងហើយហើយដល់ពេលដែលយើងណា player អាចធីមមុំមុំនេះចូលទៅស៊ីមេនឹង map នឹងដែរជុំការគាត់ចូលទៅដល់គេវៃងាប់បាត់ កន្លែងហ្នឹងណាហ្នឹងហើយប៉ុន្តែកន្លែងហ្នឹងបើសិនពីអារម្មណ៍របស់ខ្ញុំពិតវិញខ្ញុំមិនសូវជាបញ្ហាទេដោយសារហេរ៉ូខ្ញុំភាគច្រើន គឺខ្ញុំអត់សូវខ្វល់រឿងស៊ីមេទេ promotion ដែលខ្ញុំត្រូវបោះយក experience វាមានច្រើនក្រៅពីស៊ីមេអញ្ចឹងណាប៉ុន្តែចំពោះ player ខ្លះតែគាត់ព្យាយាមស៊ីតខីហ្នឹងហើយតែគាត់មាន mission អីផ្សេងផ្សេងធ្វើធ្វើឬគាត់អត់ចង់ចំណាយពេលក្នុងការធ្វើហ្នឹងគឺវាពិបាកនឹងពិបាកគាត់ពួកគាត់ចូលស៊ីអញ្ចឹងកន្លែង map ខ្មៅនេះ ខ្ញុំមិនដឹងថា GM គាត់កំពុងពិចារណាលើករណីនឹងអត់ទេប៉ុន្តែបើពីខ្ញុំវិញ GX បើចង់មានមនុស្សលេងច្រើនបែកគ្នាសុខាយគួរតែប្របាទអាករណីកន្លែងណាទៅថា unfair ថាមែវាអត់ស្មើភាពហ្នឹងហើយដែលវាអត់ស្មើភាពគ្នាយើងព្យាយាមកាត់បន្ថយវាច្រើនតិចទៅនឹងមាន player លេងហើយអ្នកដែលស៊ី Mac មកវាច្រើនសម្រាប់ប្រភេទអ្នករ៉ូស៊ីឯង ហើយយើងក៏ចាំម៉ាត់ហើយចេះអ្នករ៉ូស៊ីរ៉ូស៊ីបានលុះត្រាតែមាន player លេងតែបើសិនជាករណីអស់ player លេងហើយអ្នករ៉ូស៊ីនឹងកំណត់ទៅលក់ឲ្យពីណាដែរហ្នឹងហើយហើយយើងក៏គិតថាអឺបើយើងនិយាយប្រមាថថាណាអ្នក hero អាចអចែមដូចពួកខ្ញុំអីចឹងយើងកុំគិតថាគ្មានន័យហ៎បើអ្នកធំអត់មានអ្នកអាចអចែមវ័យណាក៏អ្នកធំកំណង build item ធ្វើអីដែរហ្នឹងហើយ អញ្ចឹងយើងគួរតែរកកន្លែងណាឲ្យវាស្មើភាពគ្នាទៅនឹងហើយបើគ្នាយើងស៊ីមេស៊ីទៅបើគេចូលបានកំវៃគេទៅនឹងវាមានស្អីហ្នឹងហើយហើយមួយរយៈនេះស្ងាត់ការវៃគ្នាវាធ្វើហេរ៉ូតែខ្លាយហេរ៉ូដែលផុសទៅទាំងប្រមាណភាគច្រើនគឺតម្លៃអត់បានអឺអូខេសួស្ដីបងប្អូនហ្នឹងហើយថ្ងៃនេះខ្ញុំមានរឿងមួយចំនួនដែលខ្ញុំចង់និយាយនៅនគររាជហ្នឹងហើយតាមពិតមួយរយៈនេះហេរ៉ូគឺមានការធ្លាក់ថ្លៃខ្លាំងមែនទែនអឺ រហូតដល់ថ្នាក់ដែលខ្ញុំផុសហេរ៉ូទៅជាប្រចាំហ្នឹងក៏ហេរ៉ូក៏មិនអឺលក់បានក្នុងតម្លៃដែលខ្ញុំផុសដែរណាភាគច្រើនគឺតចុះសឹងតែពាក់ដាលតែម្ដងណាហ្នឹងហើយហើយតាមធម្មតាហាង chain ថ្លៃ Hero នេះអឺខ្ញុំអាចឲ្យទៅមើលជួសាត់សិនចាំខ្ញុំនិយាយអូខេអឺពេលនេះខ្ញុំបងតែ record ចេញពី laptop ខ្ញុំទេរដល់ខ្ញុំ record ចេញពី desktop ហើយជាសិលេងច្បាស់ តែនេះខ្ញុំ record ផ្ទាល់ចេញពី laptop ឯងដោយសារវាយប់ហើយតែមួយទៀតអឺថ្ងៃហ្នឹងថ្ងៃហ្នឹងដាច់ភ្លើងចង់10ដងហើយចឹងខ្ញុំមិនហ៊ានបើកទេកែលោវាខុនសិនចឹងណាអូខេអឺនេះគឺជាប្រភេទ hero ដែលដាក់លក់នៅខ្ជូសัตว์និយាយទៅយើងសឹងការោកន្លែងដើរអត់ចង់បានចឹងណាលោទៅត្រាក់សុំតែខ្ជូសัตว์នេះពេលបច្ចុប្បន្នក៏ចង់ server ដែរ server ដែរមិនមែន server ដោយសារ hero ដែលគេដាក់តាក់ជើងទេគឺជា server ដោយសារតែអឺ នេះ Hero Vision ពេកអ្នកដែលដាក់លក់ណាហើយតាមធម្មតា Hero ដែលពាក់ខ្ញុំអាច review Hero Prime មើលបានណាតែខ្ញុំសុំអត់និយាយតម្លៃទេខ្ញុំសុំអត់និយាយតម្លៃទេនេះ Hero នេះក៏ពាក់ស្អាតដែរខ្ញុំមើល Hero នេះក្នុងតិចឧទាហរណ៍ណានៅឧទាហរណ៍ថាប៉ាក់ជាប៉ាក់ S អត់ចាស់អញ្ចឹងចំពោះប៉ាក់ S តាមធម្មតា ខ្ញុំទៅលក់ចេញ2 3ហេរ៉ូទេថ្ងៃហ្នឹងគឺពីច្រើនគាត់ផុសក្នុង page របស់ខ្ញុំប៉ុន្តែតម្លៃគឺចរចារវាងអ្នកលក់និងអ្នកទិញហ្នឹងអត់តាម midman ខ្ញុំទេគឺគាត់ចរចាតាមតម្លៃគ្នាគាត់ hero គាត់បានឲ្យខ្ញុំជួយលក់3 4 hero ថ្ងៃហ្នឹងគឺប្រភេទ hero SZ ដែលគាត់ពាក់ត្រឹមតែ4បូក7ហ្នឹងហើយ4បូក7តម្លៃខ្ទង់30ទៅ35នៅតែគាត់ធ្វើការទិញលក់មួយគ្នាគាត់ហ្នឹងណាហ្នឹងហើយគាត់ថា គាត់ចោចចាតម្លៃត្រូវហើយគាត់ឲ្យខ្ញុំធ្វើជា midman វិញជាសេវានៅតែបានខ្ញុំដាក់ទេមូលហេតុដែលគាត់យកខ្ញុំធ្វើ midman ភាសា hero ហ្នឹងគឺគាត់បានផងភេករបស់ខ្ញុំហ្នឹងហើយហើយពីខ្ញុំទៅអឺនគរនេះមូលហេតុដែលវាធ្វើឲ្យ hero ភាសាដាក់លក់ហើយនឹង hero ធ្លាក់ថ្លៃរៀងលឿនដែរតាមពិតទីមួយដោយសារអឺ នគរនេះគឺអត់មានការវាយ PK ទេបើយើងក៏លេងមើលទៅមានតែការចូល World of Juice ទេហ្នឹងហើយឬក៏ Sky Door ឲ្យទីទួយទីថ្លៃអត់ទេតែបើឲ្យវាយ PK លក្ខណៈត្រង់ទេធំរហូតតាំងពីបាននគររហូតដល់ពេលបច្ចុប្បន្នគឺຕົងមួយខែកន្លះចិត្ត2ខែហើយគឺអត់មានការវាយគ្នាទេ Hero ឃើញមានតែការ make up គឺចោលតែម្ដងណាហើយរឿងទី2គឺតកតងទៅនឹង server អញ្ចឹងក្រុមខ្លះក៏យើងចូលអត់រួចដែរចេញចូលរួចដែរបាក់មែនតើ រហូតដល់ពេលថ្នាក់តែខ្ញុំនឹងធ្វើ quest ម្ដងម្ដងហ្នឹងខ្ញុំមាននិយាយថាពិបាកក្នុងការធ្វើហ្នឹងហើយហើយអ្នកទាំងអស់នេះអាចសាកមើលខ្លួនឯងបានចូលទៅ choose ចូលទៅ daily ឬក៏ CD ហ្នឹងគឺចាប់ដើម DC Hero អញ្ចឹងចូលអត់ចោះទេណាហើយមកករណីទៀតអឺគឺរឿង tool នឹងឯ tool អ្នកទាំងអស់នេះដឹងហើយតាមធម្មតា tool មិនថានេះឯងសូម្បីខ្ញុំក៏ប្រើតែខ្ញុំប្រើ TV Auto ប្រើអូតូ Skydoor អាហ្នឹងវាជាលក្ខណៈទូទៅសាមញ្ញទេណាហើយខ្ញុំគិតថាវាមិនមែនជាបញ្ហាខ្លាំងណាស់ទេអូតូ Skydoor ដែលខ្ញុំប្រើឲ្យនេះសម្រាប់បើក Hero នេះហ្នឹងហើយហើយជាមួយនឹង TV Auto ហ្នឹងខ្ញុំគិតថាมันជាធ្ងន់មកទេអ្វីដែលធ្ងន់នៅពេលបច្ចុប្បន្នគឺគេហៅថាអាកម្មវិធីបើពីខ្ញុំឯណាហ្នឹងខ្ញុំហៅ tool 1000ហ្នឹងហើយភាសា tool ហ្នឹងគឺយើងគាត់ចុចអា click speed គេហៅស្អី skill speed ហ្នឹងហើយគ្រាអាកន្លែង skill speed ហ្នឹងទៅគឺ hero ហ្នឹងបើសិនជាកន្លែង ES បើបីដាវវិញគឺដាវមួយជួរតែម្ដងហ្នឹងហើយហើយបើសិនជា KM គឺដាវ KM គឺមួយជួរវែងទៅតែម្ដងហើយវ័យហ្នឹងតាពាក់តាបាក់ចិត្តហ្នឹងក៏វ័យ ES ងាប់ដែរទៅណាហ្នឹងហើយអញ្ចឹងទូលប្រភេទហ្នឹងឥឡូវនៅនគររីកំពុងតែក្លុកនគរខ្លាំងខ្លាំងមែនតើ តែខ្ញុំមិនទាន់ដឹងថា tool នឹងមានតាំងពីនគរណាទេប៉ុន្តែនគរនេះ tool នេះគឺចេញមកហើយហ្នឹងហើយអញ្ចឹង tool មួយហ្នឹងគឺកឡុកកឡុកទីក្រុងខ្លាំងមែនតើហើយមិនមែនតែមកធូលនឹងទេហើយរឿងមួយទៀតក៏វារៀងប៉ះពាល់អារម្មណ៍រៀងខ្លាំងដែរគឺអ្នកដែលគាត់ស៊ីមេនៅម៉ាត់ខ្មៅខ្ញុំជឿថាមនុស្សមួយចំនួនគាត់ចេះចូលសូម្បីតែខ្ញុំបើខ្ញុំជាយាមចូលក៏ខ្ញុំនៅចូលបានដែរហ្នឹងហើយ ទៅខ្មៅណានឹងមានជាកម្មវិធីទេគ្រាន់តែជាតិចនិចក្នុងការចូលទេបើយើងនិយាយមកទៅដោយ player គាត់និយាយចឹងមានថាតិចនិចនៃការចូលទេចឹង GM មានសិទ្ធ ban ទេប៉ុន្តែយើងគួរគិតថាចេះកន្លែងហ្នឹងវាអត់ស្មើភាពគ្នាទេនឹងអត់ស្មើភាពនេះទេហើយសាមេ GM គឺគាត់ដាក់នៅក្រៅក្រុងឯងហើយគាត់អស់មេយស៊ីតឯងហើយគាត់និយាយថាអឺតិចនិចមិនហ្នឹងហ្នឹងហើយហើយដល់ពេលដែលយើងណាស់ player អាចធីមមុំមុំនេះចូលទៅស៊ីមេនឹង map នឹងដែរជួនកាលក៏ចូលទៅដល់គេវែងមកបាត់កន្លែងហ្នឹងណាហ្នឹងហើយប៉ុន្តែកន្លែងហ្នឹងបើសិនពីអារម្មណ៍របស់ខ្ញុំពិតវិញខ្ញុំមិនសូវជាបញ្ហាទេដោយសារ hero ខ្ញុំភាគច្រើនគឺខ្ញុំអត់សូវខ្វល់រឿងស៊ីមេទេព្រោះ mission ដែលខ្ញុំត្រូវបោះយក experience វាមានច្រើនក្រៅពីស៊ីមេអញ្ចឹងណាប៉ុន្តែចំពោះ player ខ្លះ តែគាត់ព្យាយាមស៊ីទគីហ្នឹងហើយតែគាត់អត់មានមីសិនអីផ្សេងផ្សេងធ្វើធ្វើឬគាត់អត់ចង់ចំណាយពេលក្នុងការធ្វើហ្នឹងគឺវាពិបាកហ្នឹងហើយពិបាកគាត់ពួកគាត់ចូលស៊ីអញ្ចឹងកន្លែងម៉ាប់ខ្មៅនេះខ្ញុំមិនដឹងថា GM គាត់ពងពិចារណាលើករណីហ្នឹងអត់ទេប៉ុន្តែបើពីខ្ញុំវិញជា X បើចង់មានមនុស្សលេងច្រើនបែកគ្នាសុបាយគួរតែប្របាត់អាករណីកន្លែងណាទៅថា unfair ថាវាអត់ស្មើភាពហ្នឹងហើយ ដែលវាស្មើភាពគ្នាយើងព្យាយាមកាត់បន្ថយវាច្រើនលេខទៅនឹងមាន player លេខហើយអ្នករាស៊ី magma វាច្រើនសម្រាប់ប្រភេទអ្នករ៉ូស៊ីឯងហើយយើងក៏ចាំបាត់ថាចេះអ្នករ៉ូស៊ីរ៉ូស៊ីបានលោកតែមាន player លេខតែបើសិនជាករណីអស់ player លេខហើយអ្នករ៉ូស៊ីនឹងកំណត់ទៅលោកឲ្យពីណាដែរហ្នឹងហើយហើយយើងក៏គិតថាអឺបើយើងនិយាយប្រមាថថាណាអ្នក hero អាចចាយដូចពួកខ្ញុំអីចឹង ជាងកុំគិតថាគ្មានន័យហ៎បើអ្នកធំអត់មានអ្នកអាចោះអាចែមវ័យក៏អ្នកធំក៏មិនដឹងបៀរ IT ធ្វើអីដែរហ្នឹងហើយអញ្ចឹងយើងគួរតែរកកន្លែងណាវាស្មើភាពគ្នាទៅហ្នឹងហើយបើគ្នាយើងស៊ីមេស៊ីទៅបើគេចូលបានកំវៃគេថានឹងវាមានស្អីហ្នឹងហើយហើយមួយរយៈនេះស្ងាត់ការវៃគ្នាវាធ្វើហេរ៉ូតែខ្លៃហេរ៉ូដែលផុសទៅទាំងប្រមាណភាគច្រើនគឺតម្លៃអត់បាន